ខេបាទសួស្តីដល់គ្នា បាទថ្ងៃនេះគឺ បាទខ្ញុំនឹងបង្ហាញអំពីការធ្វើស្ដាច់បាទដោយសារតែរដូវនេះគឺរដូវដែលភាគច្រើនគឺយើងរវល់អំពីការធ្វើស្ដាច់ដោយសារបន្តអំពីការប្រមូលផលក្នុងបាទរយៈពេលប្រហែលជា4 5ខែមកអញ្ចឹងគឺរដូវនេះគឺយើងទុកវានៅផ្ទះហើយយើងចាប់ផ្ដើមបាទដូរស្ដាច់ចាស់ចោលហើយនឹងដាក់ស្ដាច់ថ្មី បាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនគ្នាថាតើដើម្បីជ្រើសរើស បាទទូដែលយើងយកមកធ្វើស្ដាច់ហ្នឹងតើតើយើងជ្រើសរើសទូឃុំប្រភេទណាបាទយើងមិនមែនចេះតែជ្រើសរើសឃើញទូខ្សោយពីបកង3បកងអីហើយយកវាមកធ្វើស្ដាច់អាហ្នឹងជោគជ័យគឺវាតិច ណា បាទអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនហើយបកងដែលខ្ញុំបានដាក់ឆ្កឹះហ្នឹងគឺខ្ញុំដាក់ពីម្សិលមិញហើយបាទអញ្ចឹងគឺថ្ងៃនេះគឺខ្ញុំយកនេះនឹងមកគឺឆ្កឹះតែម្ដងអូខេបាទបាទតាឥឡូវ បងប្អូនបានឃើញណាឃុំទាំងអស់នេះគឺមានអ្នកខ្លះដូរស្ដាច់មានអ្នកខ្លះដូរស្ដាច់បាទខ្លះមិនតមិនដូរទេណាអាខ្លះល្អអាខ្លះមិនល្អទេដោយសារស្ដាច់វាចាស់បាទទូនេះបាទខ្ញុំបានដាក់នេះពីម្សិលមិញហើយបាទពីម្សិលមិញខ្ញុំបានដាក់នេះហើយបាទអញ្ចឹងគឺថ្ងៃហ្នឹងគឺយើងយើងយកបកងមកឆ្កឹះស្ដាច់ប៉ុន្តែក្នុងការជ្រើសរើសដង្កូវដែលយើងមកឆ្កឹះគឺយើងអត់ជ្រើសរើសទូនឹងទេបាទ ដោយសារទូនេះវារៀងខ្សោយដែរទេបងប្អូនបាទណាបាទអញ្ចឹងបងប្អូនបានឃើញហើយនៅក្នុងទូនេះគឺយើងរើសវាយកមកឆ្កឹះធ្វើស្ដាច់ហ្នឹងគឺយើងរើសទូដែលខ្លាំងណាបាទទូដែលគួសមដែរបងប្អូនណាឃើញបាទមិនមែនរើសទូដែលអន់ទេណាបាទអញ្ចឹងខ្ញុំនឹងយកបកងដែលមាន Queen Cell Queen Cup បាទបកងដែលមាន Queen Cup ហ្នឹងយកមកឆ្កឹះស្ដាច់ណា បាទនេះប្រកងរបស់យើងនេះនេះបាទបាទអញ្ចឹងខ្ញុំដាក់ចំណៃវាស៊ីនេះស៊ីចិត្តអស់ហើយចំណៃហ្នឹងបាទអញ្ចឹងកាលណាវាបាត់ស្ដាយក្នុងរយៈពេល24ម៉ោងវានឹងចាប់ផ្ដើមសម្អាតបាទបងប្អូនឃើញវារោមឡើងខ្នាប់ណាបាទនេះបងប្អូនឃើញវារោមឡើងខ្នាប់ទៅលើបង្កងដែរបាទយើងដាក់នេះណាបាទ បើខ្ញុំមកលាស់វាចោលនេះខ្ញុំដាក់នេះទៅវិញបាទកុំឲ្យវាចលាចលបាទអញ្ចឹងកូនតកៅដែលយើងត្រូវឆ្កឹះហ្នឹងតែខ្ញុំបង្ហាញបងប្អូនណាបាទអញ្ចឹងយើងជ្រើសរើសយកអឺបកងណាដែលមានកូនតកៅទូចទូចអាយុពី4ថ្ងៃទៅ5ថ្ងៃបាទ4ថ្ងៃ5ថ្ងៃ3ថ្ងៃជ្រើសឆ្កឹះមកកាទៀតដោយសារវានៅជា ពងរុយនៅឡើយណាបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីបងប្អូនមើលវីដេអូនឹងទៅបងប្អូនច្បាស់បាទអត់ចាំបាច់នេះទៀតទេបាទហើយក្នុងការដូរស្ដាច់នេះគឺខ្ញុំនឹងចាប់ផ្ដើមដូរទាំងអស់បាទឲ្យតែមេចាស់គឺដូរចោលទាំងអស់វាអត់ទុកទៀតទេណាបាទបាទទូនឹងខ្លាំងល្អជាងគេក្រនជាងគេ បាទកូនតកៅហ្នឹងគឺដែលយើងប្រុងឆ្កឹះហ្នឹងគឺរៀងវាអសស៊ីបាទអាចចេញអសស៊ីគឺវាអាយុ4ថ្ងៃនិង5ថ្ងៃដែរអូខេឥឡូវខ្ញុំសម្រេចធ្វើយកបកងហ្នឹងហើយ ទេចេះបាទលោកយកអរគុណអរគុណអស់នេះបាទ នស្ដាច់កូនតកើនឹងវានៅក្នុងនេះណាចាក់ហើយនេះបងឃើញណាបាទគេអញ្ចឹងយើងពវល់ត្រឡប់វាមកវិញមកពវល់វាចុះក្រោមបាទនឹងយើងពវល់វាចុះក្រោមណាបាទអូខេបាទបើចូលក្រោមយើងយកទៅដាក់នៅទូនោះវិញបាទកុំឲ្យវាងាប់តាន់បាទអញ្ចឹងយើងយកទៅដាក់នៅទូ ដែលយើងចិញ្ចឹមស្ដាច់នឹងវិញណាចិញ្ចឹមតកូវនាងហ្នឹងអូខេ8នេះបាទយើងចាប់ផ្ដើមឆែកមើលវាណាឬក៏យើងឆែកតែពីរថ្ងៃយើងចាប់ផ្ដើមឆែកវាហើយហើយបន្ទាប់មកយើងអឺដល់ថ្ងៃ28ហ្នឹងបាទយើងចាប់ផ្ដើមបេះ Queen Cup ហ្នឹងហើយយកទៅដាក់នៅទូផ្សេងឬក៏ដាក់ក្នុងកតោអូខេបាទអញ្ចឹងបកងនេះគឺយើងយកមកដាក់វិញណាបកងខ្មៅអត់នេះត្រូវដូរហើយបាទវាដល់អាយុវាហើយបាទ បាញ់ផ្សែងវាដើម្បីកាសកាសបាទអញ្ចឹងការធ្វើស្ដាច់ឈើស្ដាច់គឺមានរបបណៃនៅព្រឹកហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលចង់តាមដានអំពីការប្របាយស្ដាច់បាទអំពីការត្រៀមបំរុងបាទមុននឹងយើងឆ្កឹះស្ដាច់យកមកដាក់កតោបាទប្របាយស្ដាច់យកមកដាក់កតោណាអញ្ចឹងយើងតាមដាននៅវគ្គក្រោយទៀតណាបាទអញ្ចឹងបាទមានវីដេអូប៉ុណ្្នឹងហើយបាទជួបគ្នានៅឱកាសក្រោយទៀតណា